ខ្ញុំនឹងក្រុម totally ថ្ងៃនេះលេខនឹងងើដូចទីនេះ Oh shit This is time for me ព្រមមួយដែលខ្ពស់នឹងមានព្រមមួយដែលខ្ពស់នឹងមានព្រមមួយដែលខ្ពស់ជាងខ្ពស់នឹងទៅទៀតពូស្មាននឹងជោវាក់ខុសពីលោអ្នកចូលចិត្តពោអាចចិត្តទុកចង់មកសៀតធំកាត់ចិត្តពូជំរាបខ្ញុំមិនដូចសំឡេងមិនសុទ្ធមានធន់មិនព្រៀងដូចជាគេមិនចេះលេងខូចមិនចេះស៊ីពេ

គឺជាអ្នកមិនមែនវាស្គាល់អ្នកអាចជាមិនមែនវាព្រោះអ្នកបណ្ដាគ្មានណាអាចប្រមើថាអ្នកអាចដើរដោយឈ្មោះទ្វាឧបសម្ដីពុំមកសៀលគុំទៅភ្នោះជាមួយនឹងមាស

취미감 totally 장난이 like 누군가 또 Oh shit This is time for me